បានសួស្តីបងប្អូនទាំងអស់គ្នាវិលមកជួបខ្ញុំបានជាថ្មីនៅក្នុងវីដេអូថ្ងៃនេះខ្ញុំនឹងធ្វើការចែករំលែកតាក់ទងទៅនឹងចំណេះដឹងមួយគឺខ្ញុំដាក់បង្កប់ link នៅក្នុងអក្សរអញ្ចឹងខ្ញុំនឹងធ្វើការបង្ហាញដូចនៅក្នុង screen ទូរស័ព្ទនេះណា អញ្ចឹងទី1នេះតកតងទៅនឹង link នេះគឺខ្ញុំបានបង្កប់លើអសមាន Facebook Telegram មាន Instagram អញ្ចឹងណាបងប្អូនប៉ុន្តែនៅក្នុងការបង្កប់នោះគឺយើងមាននីតិវិធីក្នុងការបង្កប់របៀបក្នុងការបង្កប់ដែរហើយនៅក្នុងនោះមិនមែនត្រឹមតែប៉ុណ្្នឹងទេយើងអាចដាក់អស trade បានទៀតក៏ដូចជាគូបន្ទាន់ខាងក្រោមបានទៀតអញ្ចឹងបងប្អូនអញ្ចឹងនៅក្នុងនោះគឺខ្ញុំសូមធ្វើការតេស្តជាមួយនឹង account របស់ខ្ញុំវិញទេបងប្អូនណាអូខេអញ្ចឹងខ្ញុំតេស្តនៅ account របស់ខ្ញុំដោយសារនឹង account របស់ខ្ញុំអញ្ចឹងឧទាហរណ៍ខ្ញុំ ចុចដាក់ hello ចុះណាឬក៏ដាក់ page ឧទាហរណ៍អូខេបងប្អូនអញ្ចឹង page ហ្នឹងហើយអញ្ចឹងឬក៏យើងដាក់ style ហ្នឹង style លើបងប្អូននេះអញ្ចឹងយើងអាចដាក់សញ្ញាណាមួយដែលធ្វើម៉េចគេថាគេមើលមកទៅគេអាចចុចបានណាបងប្អូនអញ្ចឹងកន្លែងនេះទៅលើការរចនានេះគឺអាស្រ័យលើបងប្អូនខ្លួនឯងទេបើខ្ញុំខ្ញុំចុចដាក់ចេះគេដាក់ page ទៅអូខេហើយបន្តមកទៀតយើងដាក់រូបមួយទៀតមកអូខេបងប្អូនដាក់នេះហើយ យើងដាក់សញ្ញានឹងអូខេសញ្ញានេះហើយយើងដាក់ YouTube អូខេ YouTube អូខេ YouTube នេះដាក់យើងដាក់ Facebook page ក៏បានដែរអាយ៉ាអូខេយើងដាក់ face អាយ៉ា face អឺ book ប៉ុណ្ណឹងមកអូខេអញ្ចឹងបងប្អូនគ្រាន់តែធ្វើការនេះ select បងប្អូនធ្វើមួយ select លើអក្សរនេះប៉ុណ្្នឹងមកហើយបងប្អូនមករមើលពាក្យនេះគេកលេសសញ្ញាត្រី3ហ្នឹងបងប្អូននេះត្រី3ហ្នឹងចុចលើត្រី3ហ្នឹងទៅអឺនៅនៅក្នុងនេះគឺវាមានអក្សរនេះនេះបលនេះគឺតកតអក្សរដិតហ្នឹងបងប្អូននេះដិតទេអូខេដិតប៉ុន្តែនៅត្រង់នេះខ្ញុំអត់បញ្យល់តកតការដាក់អក្សរហ្នឹងទេអាហ្នឹងបងប្អូនអាចដាក់ខ្លួនឯងអូខេនេះឃើញឃើញអក្សរនេះអឺវាមាននេះអាកន្លែងនេះអានេះគឺអក្សរ trade ហ្នឹងហើយ អានេះគឺគូសលើអសអញ្ចឹងណាហើយសម្រាប់ខាងក្រោមនេះអឺយ៉ាបងប្អូនម្ដងទៀតណាហ្នឹងហើយនេះកន្លែងនេះអឺ under underline អញ្ចឹងប៉ុន្តែនៅត្រង់កន្លែងនេះបងប្អូនយកកន្លែង create link ណាបងប្អូន create link មកអូខេ create link អញ្ចឹងបងប្អូនដាក់ link Facebook បងប្អូនមកឥឡូវឧទាហរណ៍ខ្ញុំដាក់ www. បើសិនកម្រិតបាក់អញ្ចឹងបងប្អូនចូលទៅកាន់ page មកអញ្ចឹងឧទាហរណ៍ខ្ញុំចូល page ខ្ញុំសិនណាបងប្អូនអូខេអញ្ចឹងចូលមក page របស់ខ្ញុំ ឬក៏ចូលមក account ក៏បានដែរបងប្អូនហ្នឹងហើយអាស្រ័យលើបងប្អូនអញ្ចឹងចូល page ខ្ញុំមកគេចូល page ហើយបន្តមកទៀតខ្ញុំចូលទៅ copy link តែបើសិនជាបងប្អូនកុំឲ្យពិបាកបងប្អូន copy link មកហើយឬក៏ទុកកន្លែង note ណាមួយក៏បានដែរអញ្ចឹងនេះតកតងទៅនឹង page របស់ខ្ញុំអូខេអញ្ចឹងចូលមក page សិនហើយយើង copy link ណាបងប្អូនឃើញអញ្ចឹងយើង copy link សិនអញ្ចឹងចូលទៅ copy link បងប្អូនចាំមើលសិន អញ្ចឹងនេះយើងចូលមក copy link នឹងមកណាបងប្អូនអូខេចូល copy link នេះយកទៅផាសផាសនៅកន្លែងណាបងប្អូននេះគឺចូល Telegram វិញមកនេះកន្លែងហ្នឹងអញ្ចឹងនេះយើងអាចលុបលុបទាំងអស់សិនមកយើងផាសយកតែម្ដងបងប្អូននេះផាសហ្នឹងមកអូខេអញ្ចឹងចុច OK បងប្អូនចុច OK មកអញ្ចឹងបងប្អូនឃើញអក្សរពណ៌ខៀវហ្នឹងបងប្អូនពណ៌ខៀវហើយសម្រាប់ YouTube ដូចគ្នាអញ្ចឹង YouTube បងប្អូនគាត់ទៅ select ពីលើធ្វើម៉េច select ពីលើហើយបងប្អូនចុចកន្លែងសញ្ញាត្រី3កន្លែងមាន more option ហ្នឹង ហើយបងប្អូនអូសមកលើមានពាក្យថា create link ហ្នឹងហើយហើយកន្លែងនេះគឺយើងដាក់ YouTube ម្ដងប៉ុន្តែ YouTube គឺយើងចូលទៅ YouTube សិនហ្នឹងហើយអញ្ចឹងចូលចូលទៅ YouTube សិនបងប្អូនអញ្ចឹងខ្ញុំសូមចូលទៅ YouTube សិននេះ YouTube ណាហ្នឹងហើយអញ្ចឹងយើងចូលទៅកាន់ YouTube អូខេចាំតិចបងប្អូននៅពេលដែលធ្វើចូលលើ Facebook ឬក៏ YouTube អាស្រ័យទៅលើអ៊ីនធឺណិតដែរនេះ អញ្ចឹងយើងចូលទៅកាន់ YouTube យើងសិនហ្នឹងហើយអញ្ចឹងយកយក channel ចាំតិចណាបងប្អូនចាំតិចអូខេអញ្ចឹងនៅក្នុង YouTube ខ្ញុំមាន channel 2 channel 1សម្រាប់មេរៀនអាជីវកម្មដែលខ្ញុំផុសមេរៀនលោកគ្រូមិញសីហាដែរអឺ channel មួយទៀតគឺខ្ញុំដល់ទៅលើ entertainment ហើយនឹងការអឺអប់រំហ្នឹងហើយអញ្ចឹងអ្នកក្លេសៀហ្នឹងមក ចូលថ្ងៃ share ហើយមើលពាក្យថា copy link អញ្ចឹងចុច copy link មកហើយយើងចូលទៅ Telegram យើងវិញណាបងប្អូននេះអូខេអញ្ចឹងយើងចូលដល់កន្លែងនេះហើយយើងលបហើយយើងផាសនេះឃើញឃើញបងប្អូននេះកន្លែងកន្លែងនេះនេះ link របស់ខ្ញុំ copy មិញផាសមកហើយចុច OK មកអញ្ចឹងប៉ុណ្ណឹងហើយបន្តមកទៀតបើសិនជានៅត្រង់កន្លែងនេះបើសិនជាអាចបងប្អូននេះមុននឹងដាក់អឺគេថាដាក់ link ហ្នឹងណាបងប្អូនបងប្អូនអាច ដាក់តកតងទៅនឹងរូបភាពសិនក៏បានដែរណាហ្នឹងហើយយើងកន្លែងហ្នឹងឬក៏បងប្អូនអាចទៅសេអសខាងលើឧទាហរណ៍ថាយើងទៅសេ welcome ឧទាហរណ៍ណា welcome to យើងទៅណាអូខេប៉ុណ្ណឹងមកហើយនេះដាក់ឧទាហរណ៍ថាយើងដាក់ follow ជាមួយខ្ញុំដាក់ follow មួយសិនឬក៏ follow ហ្នឹងហើយ use គេដាក់ប៉ុណ្ណឹងមក ប្រាំងបានផ្ញើទៅនេះប៉ុណ្ណឹងបងប្អូនប៉ុន្តែបើសិនជាមុននឹងបងប្អូនដាក់បែបនេះបងប្អូនអាចដាក់ជារូបភាពសិនទៅចាំយើងទៅស៊ីបែបហ្នឹងក៏បានណាបងប្អូនអញ្ចឹងឧទាហរណ៍ចុចលើ Facebook ចុះបងប្អូននេះចុចលើ Facebook ក៏ចុចទៅជាចុច open មកអញ្ចឹងវា load ចូលទៅ Facebook របស់យើងហ្មងចាំមើលបងប្អូនសុំចាំតិចអីចាស់ដោយសារតែអញ្ចឹងយើងចុចលើ YouTube ឥឡូវចុចលើ YouTube ចុះហ្នឹងហើយលើ YouTube សិន អញ្ចឹងចុចទៅវាលោតចូល YouTube មកអូខេអញ្ចឹងនឹងតកតងទៅនឹង link អញ្ចឹងបើសិនជាបងប្អូនចង់ដាក់ link គេចង់ដាក់ link ឧទាហរណ៍ថាមាន link គេខ្លះលើនឹងដាក់ក្រុមក្រុមរៀនឬក៏ channel YouTube ក្រុមលក់គ្រប់អីចឹងណាបងប្អូនអាចដាក់បានគ្រាន់តែ select ដាក់ link ទៅបានអូខេអញ្ចឹងនេះគឺជាចំណេះដឹងថ្មីសម្រាប់ធ្វើការចែករំលែកជូនបងប្អូនទាំងអស់គ្នាដើម្បីជាការ អនុវត្តហើយសង្ឃឹមថាវីដេអូនេះជាប្រយោជន៍សម្រាប់បងប្អូនទាំងគ្នាអូខេអរគុណបងប្អូនសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃក្នុងការតាមដានវីដេអូនេះតាំងពីដើមរហូតដល់ចប់សង្ឃឹមថាវីដេអូនេះជាប្រយោជន៍បងប្អូនជួបខ្ញុំនៅវីដេអូបន្តទៀតបាទសូមអរគុណ